ទ្រាំមិនបានឃើញគេយល់ច្រឡំលើឈុនសវណ្ណរាជច្រើនពេកឡុងលីគង់នៅ មិនសុខចេញសារទៅទូចថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សំឡេងនៃការរិះគន់ទៅលើតារាចម្រៀងឈុនសវណ្ណរាជហាក់មិនធំធុយសោះឡើយរហូតមានការកាត់តវីដេអូពេលលោកផ្ដាល់មតិទៅលើតារាចម្រៀងឈិនរតនា ដែលមកសុប្រៃបើកឆាកកម្មវិធី បញ្ចូលទៅ ជាមួយបេក្ខជនទុំសវັດធ្វើឲ្យកាន់តែមានការយល់ច្រឡំថែមទៀតដោយទ្រាំមិនបានចំពោះការយល់ច្រឡំកាន់តែកើនឡើងលើតារាចម្រៀងឈុនសវណ្ណរាជនោះតារាចម្រៀងវ័យក្មេងឡុងឌីគង់បានចេញសារមួយ បង្ហាញពីការមិនគ្រប់គ្រងចំពោះការកាត់តវីដេអូនោះទេហើយទទូចឲ្យមហាជនបើកចិត្តឲ្យទូលាយវេកញែកហេតុផល ជាជាងការជេរឬកាត់តវីដេអូមិនពិតឡុងលីគង់បានបង្ហោះនៅល្ងាចថ្ងៃទី2ខែមិថុនាឆ្នាំ2022យ៉ាងដូចនេះថារឿងការសម្រេចចិត្តរបស់ពូរាជឲ្យបងទុំរដ្ឋាធ្លាក់ក្នុងកម្មវិធី Cambodia Idol ខ្ញុំសូមមិនបកស្រាយថាត្រូវឬខុសទេនេះជាអ្វីដែលគាត់បានសម្រេចក្នុងនាមជាគណៈកម្មការហើយនឹងការយល់ឃើញរបស់ពុកម៉ែបងប្អូន រួមទាំងខ្ញុំដែរ តែអ្វីដែលខ្ញុំចង់និយាយគឺការកាត់តវីដេអូខុសពីការពិតខ្ញុំសូមមិនគ្រប់គ្រងចំណុចនេះអតីតបេក្ខជន The Voice Kid Cambodia រូបនេះបន្តថាខ្ញុំមាន តែ សង្ឃឹមថាអ្វីអ្វីនឹងប្រសើរឡើងវិញសូមឲ្យ បើកបេះដូងទូលាយទាំងអស់គ្នាដោយការវេញញែកហេតុផលជាជាងការជេរឬកាត់តវីដេអូមិនពិតបើក្រឡេកមកជ្រុងមកខាងទៀតគាត់ធ្លាក់ពិតមែន តែទទួលបានការស្រឡាញ់និងមានគេស្គាល់គាត់ច្រើនជាងអ្នកដែលជាប់ទៅវគ្គបន្តផង អាចនិយាយបានថាលៀបក្នុងគ្រោះទោះយ៉ាងណាឡុងលីកងបានបញ្ជាក់ជាចុងក្រោយក្នុងសំណេររបស់ខ្លួនថាបើសិនការលើកឡើងរបស់ប្អូនមានខុសឆ្គងត្រង់ចំណុចណាមួយនោះសូមមេត្តាអធិស្ឋានផង ដោយក្តីគោរពស្រឡាញ់ពីខ្ញុំបាទបន្ថែមលើនេះឡុងលីកងបានបញ្ជាក់ក្នុងខមមិនថា ខ្ញុំគ្រាន់តែបង្ហាញ ពីការកាត់តវីដេអូខុសការពិតទេពុកម៉ែបងប្អូនរីឯការសម្រេចចិត្តឲ្យធ្លាក់របស់ពូរាជនិងការយល់ឃើញរបស់បងប្អូន គឺជាមតិយោបល់រៀងៗខ្លួនប្អូនមិនបានលើកពីចំណុចនេះទេជុំវិញរឿងនេះឈុនសវណ្ណរាជក៏បានឡាយបកស្រាយរួចហើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ